នេះក្មួយរៈមែនអត់ហ្នឹងបាទមីងខ្ញុំវិរៈឮមកថាឯងជាគ្រូពេទ្យស្ម័គ្រចិត្តបាទមីងតែកុំមកចិត្តខ្ញុំឯងពាក់ម៉ាស់អញ្ចឹង ថាមិនត្រូវឯងក៏ឆ្លងជំងឺនឹងដែរមីងខ្ញុំមិនបានឆ្លងអីគេទេខ្ញុំជាអ្នកមើលថែអ្នកជំងឺអញ្ចឹងខ្ញុំមានសុវត្ថិភាពហ្នឹង ខ្ញុំមានសម្លៀកបំពាក់ការពារមេរោគមិនងាយឆ្លងផ្ដេសផ្ដាស់ទេមីតបស្អីការពារស្អីអញ្ចឹងឯងមិនមែនមកផ្ទះពាក់ម៉ាស់ទេមើលរូបរាងរបស់ឯងស្គមហើយស្លេកស្លាំងខ្លាំងណាស់មីងមិនមែនរើអើងឯងទេ តែមីងមិនទាន់ចង់ស្លាប់ទេបើឯងចង់ស្លាប់នាំគ្រួសារឯងទៅស្លាប់ឯណាស្លាប់ទៅ ម៉ាក់ម៉ាក់ជុំហើយថ្ងៃនេះ បាត់ទៅណាអស់ហ្នឹងរាល់ដងស្មានហ្នឹងនៅនឹងសោះហ្នឹងប្រហែលជាដាច់ភ្លើងហើយ នេះប្រហែលជាពួកគាត់ធ្វើរយញ៉ាំនៅខាងក្រៅមើលទៅម៉ាក់លោកយាយអាពើជុំហេតុអីក៏ស្ងាត់មែននេះប្រាអូ នេះគ្រប់គ្នាកំពុងតែធ្វើអីនោះយាយមិននឹកស្មានថាយាយមានចៅប្រុសខ្លាយទៅជាដុកទ័រចៅបានធ្វើឲ្យក្តីសម័យរបស់លោកតាខ្លាយជាការពិតហើយណានេះណែកូនដឹងទេថាអាវនេះលោកយាយគាត់ដេកដោយផ្ទាល់ដៃកូនប្រកាសជាពេទ្យដែលមានសំណាងជាងគេណា នេះលោកយាយប្រកាសជាសប្បាយចិត្តពេលដែលឃើញកូនពាក់វារាល់ថ្ងៃពេលដែលធ្វើការនៅពេទ្យពេលដែលកូនជួយជីវិតអ្នកជំងឺណាបានម៉ាក់វាស្អាតខ្លាំងណាស់លោកយាយស្អាតជាងឈុតដែលចៅនៅកន្លែងធ្វើការឆ្ងាយព្រោះថាលោកយាយដេកតែក្តីស្រឡាញ់ចៅអរគុណណាស់ត្រាច់យូព្រោះថាយាយណាផ្ចិតផ្ចង់ឲ្យចាស់កូនដឹងទេថាគ្រប់គ្នាពិតជាសប្បាយចិត្តខ្លាំងណាស់ ពេលដែលដឹងថាកូនប្រឡងជាប់ជាដុកទ័រគ្រប់គ្នាពិតជាមានមោទនភាពខ្លាំងណាស់ណាតែបើសិនជាបងមីអត់ប្រាប់យើងណាមិនដឹងថាពេលណាគាត់ប្រាប់យើងឯណោះម៉ាក់ណោះកូនណាមិនត្រឹមតែបំពេញក្តីសម័យរបស់លោកតាឯងកូនណាក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនអ្នកទៀតដែលជួយជីវិតរបស់ប្រជាជនយើង ម៉ាពិតជាមានមោទនភាពខ្លាំងណាស់តែមានកូន ជាគ្រូពេទ្យបែបនេះអឺម៉ាក់ប៉ុន្តែខ្ញុំឃើញគេអត់សូវចូលចិត្តពេទ្យផងហ្នឹងខ្ញុំឃើញគេចេះពេទ្យទឹកញាប់ណា ជាពិសេសអឺបណ្ដាញសង្គម Facebook ហ្នឹងហ្មងគេចេះថាពេទ្យអាក្រក់ចេះអាក្រក់ចោះហើយខ្ញុំមានបងជាពេទ្យតែមិនដឹងថាល្អឬក៏អាក្រក់ទេនេះហើយនៅមិននៅហ្នឹងម៉ាក់ហើយនឹងម៉ាក់យាយហ្នឹងឲ្យខ្ញុំទៅរៀនពេទ្យទៀត ណែចង់នរណាគេជេរអីឲ្យគេជេរទៅ តែដល់ពេលគេជេរហើយពេលគេមានអាសន្នមានការអីគេរត់រោពេទ្យដដែលហ្នឹងមិនថាអញ្ចឹងឯងលោកដេវីរៈបាទណែចង់គេថាអីក៏ថាទៅណា គេមើលមិនឃើញក៏ហីទៅ សំខាន់ណាចៅប្រុសរបស់យាយនេះអាចជួយជីវិតអ្នកជំងឺបានជាច្រើន ហើយក៏ជួយឲ្យគេបានជួបជុំគ្រួសារវិញហើយក៏ជួយតថ្លៃជីវិតរបស់គេនេះពីយមរាជបាន តែប៉ុណ្ណឹងណាយាយសប្បាយចិត្តណាស់ទៅហើយណាចៅលោកយាយកុំនិយាយអញ្ចឹងមើលនេះលោកយាយរបស់ចៅនៅ ក្មេងឲ្យលហកហើយទៅណាបានបើមានចៅជាពេនអញ្ចឹងមែនទេបើមែនណាបងអើមួយមក គ្មានអ្វីដែលរំភើបចិត្តដូចមនុស្សដែលយើងស្រឡាញ់ស្រឡាញ់ពេញចិត្តយើងនិងការងារដែលយើងពេញចិត្តនោះទេ សួស្តីលោកដុកទ័រសំណប់ចិត្តអូនញ៉ាំបាយហើយនៅនឹងថ្ងៃនេះជាថ្ងៃទី1ផងណាកុំខំធ្វើការពេកមើលអ្នកជំងឺតាមម៉ាអ្នកទៅបាននៃអនាគតពុនដុកទ័របារម្ភបងនៅផ្ទះទេម៉ាក់ហើយនឹងនិយាយទៅតែ surprise បងហើយមិននេះឯងនេះគឺមកពីអូនទៅប្រាប់គាត់ធ្វើអីបងចង់ប្រាប់គាត់ដោយផ្ទាល់មកហ្នឹងណា គឺមកពីអូនចង់ចែករំលែកឲ្យពួកគាត់សប្បាយចិត្តហ្នឹងណាហើយមានអារម្មណ៍មានមោទនភាពចំពោះបងដែរមិនដែរសប្បាយបានសម្រេចមែនអត់អូនក៏បានប្រាប់រឿងនេះដល់ប៉ាម៉ាក់ដែរពួកគាត់សប្បាយចិត្តខ្លាំងណាស់ហើយគាត់ក៏សួររឿងរៀបការរបស់យើងដូចគ្នាគាត់ថា បើឆាប់ឆាប់កាន់តែល្អបងថាមិនដែរ តែបងថាចាំបន្តិចសិនណាអត់អីទេអូនដឹងថាបងចង់ជួយអ្នកជំងឺបានច្រើនសិនអត់អីទេណាពេលណាក៏បានដែរមានសង្សារជាដុកទ័រដែលសង្គ្រោះជីវិតមនុស្សគ្រប់គ្នាដូចបងអញ្ចឹងអូនចាំបែនពិតជាមិនស្ដាយក្រោយមែនទេ ដែលមានបងជាសង្សារជាពេទ្យគ្មានពេលទំនេរជូនអូនទៅមើលកុនគ្មានពេលទំនេរនាំអូនញ៉ាំអាហាររ៉ូមែនទិកគ្មានពេលសម្រាប់អូនបែបនេះសម្រាប់អូនណាគ្រាន់តែបងដាក់ចិត្តដាក់កាយជាបានអ្នកជំនាញនៃក្តីស្រឡាញ់បែបនេះរាល់ថ្ងៃ បងក៏ជាដុកទ័រសង្ហាសម្រាប់អូនទៅហើយ ព្រមមនុស្សប្រុសសង្ហាជាមនុស្សប្រុសដែលមានទំនួលខុសត្រូវនឹងស្រឡាញ់ជាតិដូចបងអញ្ចឹងមិនតតនាំអូនទៅរ៉ូមែនទិកដេញហ្គីតាបានគេហៅថាសង្ហាណាហើយអូនរីករាយបើអូនចាំបាច់ត្រូវញ៉ាំអាហារពេទ្យក្នុងកន្ទីងជាមួយបងឯងអូនស្រឡាញ់បងបងពេទ្យឈ្មោះវរៈតឹងអត់ចុះមកថ្ងៃណាមួយមានរឿងអីកើតឡើង ដើម្បីបំពេញការងារហើយត្រូវទៅឆ្ងាយពីអូនតើអូននឹងធ្វើយ៉ាងម៉េចអូននឹងក្លាយជាមនុស្សស្រីដែលមានមុតដាក់ភាពលើបងបំផុតគ្រប់បងនឹងក្លាយជាវីរបុរសក្នុងចិត្តអូននិងក្នុងចិត្តគ្រប់គ្នាអរគុណបងស្រឡាញ់អូន Miss Virus អូនក៏ស្រឡាញ់បងដូចគ្នាមីស្ទ័រដុកទ័រ ក្រោកធ្វើតាំងពីព្រឹកកូនយកទៅញ៉ាំនៅពេទ្យទៅណាមហូបច្រើន កូន អាចចែកមិត្តភ័ក្តិញ៉ាំនៅពេទ្យក៏បានដែរទោះបីជាម៉ាក់មិនបានធ្វើពេទ្យជួយអ្នកជំងឺដូចជាកូន តែម៉ាក់ក៏មានទឹកចិត្តជួយកូនដែរយ៉ាងណាក៏ដោយម៉ាក់ក៏មានចំណែកជួយប្រទេសជាតិដែរណាពើមណាខំរកលុយឲ្យកូនរៀនដើម្បីបូមឈាមពីប្រជាជន ធ្វើឯងក្រន់បើណាបានមកមិត្តភ័ក្ដិរបស់កូនប្រកាសជាសบายចិត្តមិនខានកូនណាជួយប្រាប់ពួកគេផង ថាម៉ាក់នេះពិតជាមានមោទនភាពចំពោះពួកគេណា ហើយបើសិនជាអាចម៉ាក់ក៏ចង់ធ្វើពេទ្យដូចជាពួកគេដែរអូម៉ាក់មិនអីទេម៉ាក់គ្រាន់តែចាំជួយកូនពីក្រោយហើយពេញចិត្តនៅអ្វីដែលកូនធ្វើរាល់ថ្ងៃហ្នឹងគឺកូនសប្បាយចិត្តហើយអរគុណអាហារមួយពេលនេះណាម៉ាក់អញ្ចឹងកូនប្រញាប់ទៅធ្វើការណាខ្លាចមានអ្នកជំងឺបន្ទាន់ ទៅចោះកូនហើយប្រឹងប្រែងធ្វើការផងណាបាទណាទៅណាម៉ាទៅចោះកូនចឹងក៏ទៅណាម៉ាយ៉ាប់យ៉ាងផងណាច្បាស់ហើយឯង ថាទៅព្យាបាលឲ្យអ្នកជំងឺឬក៏ទៅអន្សំអ្នកជំងឺដើម្បីឲ្យគេមកព្យាបាលរាល់ខែទេដឹងនេះបងនិយាយពីអីណាកូនខ្ញុំគឺជាមនុស្សត្រឹមត្រូវគិតពីសុខភាពជាតិបើបងមិនជួយអបអរទេកុំមកនិយាយបែបនេះអូយលេះប៉ែតតែប៉ុណ្ណឹងស្មានតែខ្ញុំមិនដឹងណា ខំរកលុយឲ្យកូនទៅរៀនរាប់ពាន់រាប់ម៉ឺនដុល្លារមួយឆ្នាំមួយឆ្នាំរៀនមកព្យាបាលឲ្យអ្នកជំងឺព្រីព្រីដាច់ថ្ងៃដាច់យប់និយាយប្រាប់អ្នកណាតើគេជឿជឿឬក៏មិនជឿវាគឺជាសិទ្ធិរបស់បងឯងកូនរបស់ខ្ញុំជាបានអ្នកជំងឺគឺចាញ់ពីចិត្តឃើញអ្នកជំងឺជាពីរោគវាគឺជាសេចក្តីសុខរបស់ពេទ្យ មនុស្សគិតអកតេដូចជាបងគ្មានថ្ងៃយល់ទេឲ្យតែប្រកែគិតដូចមាត់ចាស់ចាំមើលបើថ្ងៃក្រោយមានរឿងអីកុំទៅរកកូនខ្ញុំទៅបានហើយកុំសង្ឃឹមទោះថ្ងៃរះពីទឹកខាងលិចក៏ខ្ញុំមិនទៅពឹងពេទ្យដែរមិនស្មានតែអត់ពេទ្យខ្ញុំងាប់មែនហូខ្ពើមណាស់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 លាក់ទៅក្រទឹកដោះគោប្រអប់ថ្មី ត្រៀមខ្លួនរួចជាស្រេចសម្រាប់កុមារលូតលាស់ដោយភាពរីករាយស៊ីមឡាក់ Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែវើនៅ Manchester City រៀនជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រៀងយ៉ាំវើ បើកថ្មិចបើកវិរៈចូលធ្វើពេទ្យមួយឆ្នាំហើយហើយពេលវេលាលឿនណាស់ម៉ាក់មែននឹងហើយលឿនក្រនបាយតែម៉ាក់នេះចាស់ហើយណាម៉ាក់បារម្ភខ្លាំងណាស់ដូចជាមិនលឺសោះថាវិរៈនេះគេចង់រៀបការ អាយុណាជិត30ទៅហើយខ្ញុំក៏ចង់ឲ្យវិរៈរៀបការដែរម៉ាក់តែវិរៈគេមិនព្រមសោះតែអញ្ចឹងក៏ល្អដែរ វីរៈនឹងមានពេលមើលថែអ្នកជំងឺបានយូរខ្លាចពេលដែលមានគ្រួសារហើយឃ្លាតឆ្ងាយពីពេទ្យពិបាកមើលថែអ្នកជំងឺក៏មិនល្អដែរណាម៉ាក់អ្នកជំងឺឥឡូវឈឺច្រើនណាស់កោទឹកកោដីហើយខ្ញុំសង្ស័យតែអបើការមុនហ្នឹងម៉ាក់ខ្ញុំអត់មានសង្ស័យម៉ាក់យាយ ម៉ាក់គិតមើលអ្នករៀនពេទ្យមួយខ្ញុំគេចូលស្រាំទីអស់ហើយនៅតែខ្ញុំទេម៉ាក់គិតមើលរៀនក៏រៀនច្រើនចុះស្តាដាច់យប់ថ្ងៃខ្លះអត់មានបាយមានទឹកទៀតគ្មានពេលវេលាឲ្យគេនាំមកយើងណងមានណាគេយកខ្ញុំធ្វើសង្សារតិចចុះបងឯងហ៎មិនក៏អមីគេស្រឡាញ់ខ្ញុំមិនទៅដឹងម៉ាក់បងម៉ៃខ្វាក់ភ្នែកទៅដឹង ស្រឡាញ់បងរែកនេះងាប់ហើយ ក្រក៏ក្រធ្វើការពេលឡើងរាប់ឆ្នាំហើយអត់ទាន់មានឡានជីផងណាម៉ាក់យាយណមានពេលឲ្យគេទៀតគាត់មើលទៅហើយសំខាន់ណាអ៊ីអ្នកចិត្តខាងណានិយាយតាមគ្រួសារយើងរហូតអត់ឈប់សោះអើយខ្ជិលណាស់ណាម៉ាក់យាយណម៉ាក់ម៉ាក់យាយចៅទៅធ្វើការណាពួកអីខ្លាចអ្នកជំងឺសួរប៉ែស្តាស្អាតស្អាតដូចខ្ញុំហ្មងអូ អឺទៅចាស់កូនហើយមហូបបាយអីម៉ាក់រៀបចំ នៅម៉ូតូរួចហើយណា ចាម៉ាក់ម៉ាក់យាយជំរាបលាម៉ាក់ជំរាបលាកូនទៅធ្វើការដើម្បីប្រទេសជាតិណាអើយល្អណាស់ចាអើយចៅចៅនេះណាវាចេះធ្វើឲ្យយាយវាសប្បាយចិត្តខ្លាំងណាស់ណា ខណៈពេលដែលជំងឺផ្លូវដង្ហើមប្រភេទថ្មីកំពុងតែរីករាលដាលជុំវិញពិភពលោកក៏ពិតមែនប៉ុន្តែនៅមិនទាន់មានព័ត៌មានអំពីការឆ្លងជាសហគមន៍ក្នុងប្រទេសនៅឡើយទេក៏ប៉ុន្តែយើងក៏មានគ្រូពេទ្យស្ម័គ្រចិត្តច្រើនអ្នកបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះពួកយើងសូមអំពាវនាវឲ្យប្រជាជនរក្សាអនាម័យនិងជៀសវាងការប្រមូលផ្ដុំគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជាបន្តបន្ទាប់ខ្ញុំឮគេនិយាយមួយថ្ងៃណាម៉ាក់តែខ្ញុំស្មានតែគេនិយាយលេង ខ្ញុំឮថាជំងឺនេះឆ្លងសាហាវណាស់បើយើងខ្វះអនាម័យជំងឺនេះនឹងអាចឆ្លងបានចុះវិរៈគេធ្វើការនៅពេលរងថ្ងៃគេអាចឆ្លងអត់ម៉ាក់មិនអីទេដឹងព្រោះថាវិរៈណា គេជាពេទ្យគេអាចយល់ជាងយើងនេះមនុស្សធម្មតាទៅទៀតតែតែខ្ញុំបារម្ភណាស់ម៉ាក់ អ្នកនរគ្នាប្រកាសជាបានដឹងហើយមែនទេ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាមានគ្រួសារមានមនុស្សជាទីស្រឡាញ់រងចាំនៅផ្ទះប៉ុន្តែក្នុងនាមជាគ្រូពេទ្យយើងមិនអាចទុកអ្នកជំងឺចោលបាននេះបានទេហើយយើងក៏មិនខំអ្នកទាំងអស់គ្នាដែរបើសិនជាមានអ្នកណា ស្ម័គ្រចិត្តធ្វើជាពេទ្យជួមកបានខ្ញុំនឹងរងចាំទទួលជានិច្ច បាទឥឡូវកូនប៉ាប៉ាថាម៉ោងទៀតហើយប៉ាប៉ាថ្ងៃណាប៉ាប៉ាមកទេវិញអត់កូនក៏ចាំប៉ាប៉ាញ៉ាំបាយយូរណាពេលណាមកប៉ាប៉ាមកដល់បាទកូនកូនប្រាប់ម៉ាក់ទៅថាមិនបាច់ចាំបាយប៉ាទេព្រោះអីប៉ាប៉ាមានអ្នកជំងឺច្រើនណាស់ដែលត្រូវមើលថែចិត្តកូនញ៉ាំបាយឯណាប៉ាប៉ាអូនឃ្លានណៃអូនស្រឡាញ់ប៉ាប៉ា បានប៉ាប៉ាក៏ស្រឡាញ់កូនដូចគ្នាបាយបាយណាកូនស្រឡាញ់ នេះម៉ាក់អត់តស្មានទេម៉ាក់ដេកអត់លក់ទេហើយយប់ជ្រៅស្មាននេះកូនតែមិនអន់យប់ជ្រៅហត់ថ្ងៃតែម៉ាក់ថ្ងៃហ្នឹងអ្នកជំងឺច្រើនធ្វើការខ្ញុំព្យាបាលម៉ាក់លើគេនិយាយពេញផ្សារចំខែហើយថាមានជំងឺឆ្លងហើយម៉ាក់ក៏មិនដែលបានមើលព័ត៌មានសោះតែតែមួយថ្ងៃមិញនេះ ម៉ាក់បានមើលទូរទស្សន៍ម៉ាក់ឮគេនិយាយថាជំងឺហ្នឹងគ្មានតាមព្យាបាលទេថាកូនស្រឡាញ់ជាតិស្រឡាញ់អ្នកជំងឺកូនចង់ឲ្យគេជាពីជំងឺ ដើម្បីជួបជុំគ្រួសារតែម៉ាក់ធ្វើចិត្តអត់បានទេបើកូនធ្វើជាពេទ្យស្ម័គ្រចិត្តហើយតែមើលថែអ្នកជំងឺអស់នោះ ម៉ាក់ខ្លាចតែកូនឆ្លងជំងឺនោះដែរម៉ាក់តែកូនមានតន់ទៅធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តហើយណាតែម៉ាក់ស្គាល់ឯងច្បាស់ណាស់ថាឯងគាត់ទៅធ្វើពេទ្យស្ម័គ្រចិត្តនោះមិនខាននេះមកពីពួកបរទេសទាំងនោះហើយបើមិនចូលមកប្រទេសយើងទេក៏គ្មានជំងឺទាំងនោះដែរគុំនិយាយបែបនេះឯងម៉ាក់ពួកគេក៏មិនដឹងដូចគ្នា ហើយគ្មាននរណាគេចង់ឆ្លងជាមួយនេះទេពួកគេក៏ស្រឡាញ់ជីវិតដូចគ្នាអញ្ចឹងសូមម៉ាក់កុំមានតម្លៃពួកគេទៀតឯងម៉ាក់មិនចង់និយាយរឿងនេះទៀតទេតែម៉ាក់មិនខ្វល់ថាមានអ្នកជំងឺឆ្លងច្រើនបណ្ដាក៏ដោយហើយមានអ្នកស្លាប់ប្រហែលអ្នកដែរតែម៉ាក់សូមចិត្តកូនទៅចាស់ណា បាមិនចង់ឲ្យកូនធ្វើជាពេទ្យស្ម័គ្រចិត្តមើលថែពួកទាំងនោះឯង ខ្ញុំដឹងថាអ្នកទាំងអស់គ្នាមានគ្រួសារមានមនុស្សជាទីស្រឡាញ់រងចាំនៅផ្ទះប៉ុន្តែក្នុងនាមជាគ្រូពេទ្យយើងមិនអាចទុកអ្នកជំងឺចោលបាននេះបានទេហើយយើងក៏មិនខំអ្នកទាំងអស់គ្នាដែរបើសិនជាមានអ្នកណាស្ម័គ្រចិត្តធ្វើជាពេទ្យជួមកបានខ្ញុំនឹងរងចាំទទួលជានិច្ច ស្រឡាញ់ជាតិស្រឡាញ់អ្នកជំងឺកូននឹងចង់ឲ្យគេជាពីជំងឺដើម្បីជួបជុំគ្រួសារតែម៉ាក់ធ្វើចិត្តអត់បានទេបើកូនធ្វើជាពេទ្យស្ម័គ្រចិត្តហើយតែមើលថែអ្នកជំងឺអស់នោះម៉ាក់ខ្លាចតែកូនឆ្លងជំងឺនោះដែរបើពេទ្យទាំងអស់សុទ្ធតែកំសាគិតតែអាត្មានិយម គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនសង្គមខ្ញុំប្រជាជាតិខ្ញុំនឹងស្លាប់ខ្ញុំមិនបណ្តោយឲ្យប្រជាជនរបស់ខ្ញុំប្រទេសជាតិរបស់ខ្ញុំស្លាប់ដោយសារតែភាពអធិរនិយមរបស់ខ្ញុំនោះទេ ប់ក៏ដឹងដែរម៉ាក់គាត់ប្រកាសជាទៅប្រចាំការហើយកុំទៅអីណាចាស់និយាយហើយនឹងស្រីពៅនេះគេបារម្ភពីចាស់នេះបើសិនជាចៅឆ្លងជំងឺអីទៅនោះតើអ្នកផ្ទះគិតយ៉ាងម៉េចកូនកុំទៅអីណាមែនហើយកុំទៅអីណាចៅណាណាតែពីមុន ម៉ាក់យាយគ្រប់គ្នាសុទ្ធតែមានមោទនភាព ដែលខ្ញុំជាពេទ្យខ្ញុំមិនបណ្ដោយអ្នកជំងឺរបស់ខ្ញុំ ស្លាប់ម្ដងម្នាក់ម្ដងម្នាក់នោះទេតែម៉ាក់មិនបណ្ដោយឲ្យកូនរបស់ម៉ាក់ទៅស្លាប់បែបនេះបានទេបើគ្មានកូន ពួកគេក៏មិនស្លាប់ដែរតែបើកូនទៅវិញកូននឹងស្លាប់ណាកូនណា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 បើគ្មានកូនម្នាក់ក៏មានអ្នកផ្សេងគេមើលដែរម៉ាក់មិនបានខាត់ទេ តែម៉ាក់សុំរឿងនេះមួយទៅណាជាម៉ាក់ម៉ាក់មិនអាចទ្រាំមើលកូនឆ្លងជំងឺនេះបានទេម៉ាក់ខំបង្កើតឯងមកអស់ឈាមទាំងធ្លាប់ ដើម្បីឲ្យឯងខ្លាយជាមនុស្សល្អជួយសង្គមតែមិនមែនជួយសង្គមដោយការសម្លាប់ខ្លួនឯងបែបនេះទេអត់ទេម៉ាខ្ញុំធ្វើតាមមកអត់បានវិរៈវិរៈវិរៈចៅបងរៈវិរៈវិរៈចៅយីវិរៈវិរៈបងរៈ យាយកូនខ្យល់កោឯណាវិរិយឆាប់មកវិញលឿនមកវិរិយយាយម៉ាក់យាយម៉ាក់ម៉ាក់យាយម៉ាក់ម៉ាក់យាយវិរិយម៉ាក់យាយយាយខ្យល់កោឯវិរិយឆាប់មកវិញមកវិរិយម៉ាក់យាយវិរិយម៉ាក់យាយវិរិយវិរិយឈប់សិន ឲ្យអញទៅទេអញធ្វើបែបនេះអញមានគិតពីម៉ាក់គិតពីគេគិតពីអ្នកផ្ទះអូនអញយកទៅខ្វល់អីពីពួកមនុស្សអស់ទាំងនោះនោះគ្មានអ្នកណាគេដឹងគុណឯងទេបើពួកវាល្ងងវាមើលស្រាលជំងឺ វាមិនចេះមើលថែខ្លួនឯងនោះឲ្យពួកវានោះឆ្លងឲ្យងាប់ទៅហេតុអីក៏ឯងត្រូវទៅពាក់ព័ន្ធដែរហ៎តែខ្ញុំជាគ្រូពេទ្យខ្ញុំត្រូវតែពាក់ព័ន្ធណាម៉ាក់ម៉ាក់នេះម៉ាក់ក៏មានសិទ្ធិហាមឃាត់កូនមិនឲ្យទៅស្លាប់ដូចគ្នាម៉ាក់មិនឲ្យឯងទៅជាដាច់ខាត ម៉ាមិនឲ្យឯងទៅស្លាប់ទេតែខ្ញុំត្រូវតែទៅណាម៉ាបើគ្មានខ្ញុំពួកគេនឹងស្លាប់ជាមិនខានទេបើពួកគេជា គេរឹងមាំគេថាមកពីខ្លួនគេមិនមែនមកពីពេទ្យទេតែបើពួកគេស្លាប់វិញគេថាមកពីពេទ្យនឹងវាខ្ជីខ្ជា ឯងចង់បានអញ្ចឹងមែនទេហើយវិរៈបើដូចពីមុនណាបើមិនថាឯងចង់ធ្វើការវះកាត់អ្នកជំងឺមកយប់អត់ល្ងួយឯងមិនហូបបាយគុំបាក់មិនថាអីដែរ ឥឡូវគឺវាខុសគ្នាបាក់ឲ្យឯងទៅដូចជាម៉ាក់ឯងនេះតែស្លាប់អញ្ចឹងវិរៈវាគួរខ្លាចខ្លាំងណាស់កូនណាណាវិរៈណាម៉ាក់លោកតាកាន់កំភ្លើងបញ្ជត់ជាមួយនឹងស្ត្រីទួស្រក់ឈាម ប្រឈមមុខនឹងសេចក្តីស្លាប់គ្រប់វិនាទីតែលោកតានៅតែមិនខ្លាចផងចុះកូន ជាចៅរបស់លោកតាគ្រាន់តែទៅធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តមើលថែអ្នកជំងឺដែលដេកចាំកូនទៅមើលថែនោះ មានអីត្រូវខ្លាចទៅម៉ាក់បានអញ្ចឹងឯងជ្រើសរើសយកទៅ ឯងជ្រើសរើសយកម៉ាក់ឬក៏យកអ្នកជំងឺរបស់ឯងឯងរើសទៅរើសយកទៅបើឯងហ៊ានទៅទៅ លឯងចោលចេញពីគ្រួសារនេះហើយឯងនឹងយើងឡើងត្រូវជាអ្វីនឹងគ្នាទៀតហើយ ការកូនចៅបានតែកូនមិនអាចកាត់ការចោលប្រជាជនរបស់កូនបានទេកូនមិនចង់ឃើញពួកគេស្លាប់ម្ដងម្នាក់ម្ដងម្នាក់ដោយសារតែភាពអត្មានិយមរបស់កូនកូនសុំទោស បាក់នៅផ្ទះត្រូវចេះមើលថែខ្លួនបាក់ត្រូវតែអនាម័យជានិច្ចកុំបារម្ភពីម៉ាក់បារម្ភពីគ្រប់គ្នាក៏សុំទោសណាស់ ជំងឺហ្នឹងតើបានឯងបារម្ភពីម៉ាក់មែនទេនេះម៉ាក់យាយម៉ាក់យាយបានធូរនៅម៉ាក់យាយវិរៈវិរៈចៅរបស់យាយត្រឡប់មកវិញមកចៅ ម៉ាម៉ាម៉ាបាច់អីម៉ាម៉ាបងព្រះគាត់ទៅនៅម៉ាគ្រូសាខ្លួនឯងមានក្តោសោះហ្មងហើយស្រួមស្រួលណាបើសិនជាអ្នកជំងឺហ្នឹងគេស្លាប់មែនណាសាច់ញាតិគេលើកមកទាំងផ្ទះមកជេរដល់យើងក៏ថាបានដែរ പിന്നെയാ អូម៉ាក់ម៉ាក់ខ្ញុំមកឃើញម៉ាក់មានតែចៃមីទេចៃមីម៉ាក់តែទៅប្រាប់ចៃមីទៅពួកអីបងវរៈគាត់ខ្លាចចៃមីបើសិនជាម៉ាក់ខលទៅប្រាប់ចៃមីបងវរៈក៏អាចមកលឿនជាងមុនក៏ថាបានដែរម៉ាក់ពួកអីគាត់ឆ្លាញ់ចៃមីសឹងអីហ្នឹងមែនហើយគឺអី មានតែអម័យទេតែធ្វើឲ្យវិរៈត្រឡប់មកផ្ទះវិញអញ្ចឹងម៉ាក់បញ្ញាប់ទេតែអម័យឯណាកូនមើលយាយឲ្យស្រួលណាបាក់ទៅម៉ាក់យាយម៉ាក់យាយកុំយំបងមកប្រាប់ហើយថានេះគឺជាភារកិច្ចបងមកឲ្យបងទៅមើលអ្នកជំងឺអ្នកជំងឺបងប្រកាសឆ្លងពេញប្រទេសហើយ ហើយអូនអើយបងវាមិនស្លាប់ទេហើយបងនៅថែខ្លួនឯងបានល្អហើយបងនៅថែអាសាអូនហើយនឹងកូនឲ្យបានល្អដែរវាមិនអីទេបើសិនជាបងស្លាប់មែនណាក៏បងនេះទេដែរហើយបងនឹងឲ្យអូនទៅយកប្តីថ្មីបងមិនតាមលោកមកហើយ បងជាគ្រូពេទ្យបងមកឲ្យបងទៅមើលអ្នកជំងឺឲ្យបងចោលអ្នកជំងឺបងមិនចោលទៅហៅហៅហៅហឺតោះប៉ុណ្ណឹងហត់បាច់ទីពេញផ្ទះទៀតម្ខាងនេះធ្វើម៉េចយើងជាគ្រូពេទ្យបើយើងគិតទៅរឿងប្រពន្ធកូនយើងមិនគិតមើលអ្នកជំងឺប្រហែលជាគេរីកូនយើងថា យើងជាពេទ្យមិនល្អកាលមកជាពេទ្យគឺវាអញ្ចឹងហើយដឹងធ្វើម៉េចបើយើងកាន់មកជាពេទ្យទៅហើយវាអញ្ចឹងហើយយើងជាពេទ្យបើយើងមិនធ្វើការងារហ្នឹងតើអ្នកណាជាអ្នកធ្វើយើងមនុស្សចោលការងារទេចង់ឲ្យអ្នករំទោសដុកឬមកគ្រូបង្រៀនឬមកអ្នកធ្វើរោងចក្រ មកធ្វើជំនួសមែនមែនអត់ជាគ្រូពេទ្យណាតែអញ្ចឹងធ្វើអីក៏ខុសដែរខ្ញុំមានកូននៅផ្ទះពីមុនខ្ញុំថាខ្ញុំអត់ធ្វើទេបើមានរឿងអីកើតឡើងកូនខ្ញុំមិនកាត់ជាគ្មានម៉ាក់ហើយទេតែមុននឹងខ្ញុំចូលគ្រូពេទ្យខ្ញុំបានស្បត់ថាទោះមានរឿងអីកើតឡើងក៏ដោយក៏ខ្ញុំមិនចោលអ្នកជំនួយដែរ តែពីមុនអូនមិននិយាយបែបនេះណាតែពេលនេះគឺវាខុសគ្នាបងក៏ធ្វើរឿងឈួតឡប់ចឹងអូនអត់ចូលចិត្តទេមានតែមនុស្សឈួតទេដែលបដូរជីវិតខ្លួនឯងបីអ្នកតន្ត្រីដូចបងចឹងណាអូនសង្គ្រោះជីវិតមនុស្សមិនមែនរឿងឈួតឡប់អីណាជារឿងជាតិជារឿងរបស់ជាតិជារឿងរបស់ប្រទេសមិនមែនជារឿងលេងសើចទេណា បងសុំទោសសង្ឃឹមថាមានឱកាសពួកយើងនឹងជួបគ្នាម្ដងទៀត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 ពិសាដោយការទទួលខុសត្រូវលាក់ទៅក្រូទឹកដោះគោប្រអប់ថ្មីត្រៀមខ្លួនរួចជាស្រេចសម្រាប់កុមារលូតលាស់ដោយភាពរីករាយស៊ីមឡាក់ Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែវើនៅ Manchester City រៀនជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រាយញ៉ាំវល់ លាក់មកអញ្ចឹងថាមិនត្រូវឯងក៏ឆ្លងជំងឺនឹងដែរមីងខ្ញុំមិនបានឆ្លងអីគេទេខ្ញុំជាអ្នកមើលថែអ្នកជំងឺអញ្ចឹងខ្ញុំមានសុវត្ថិភាពខ្ញុំមានសម្លៀកបំពាក់ការពារមេរោគមិនងាយឆ្លងផ្ដេសផ្ដាស់ទេមីងតបស្អីការពារស្អីអញ្ចឹងឯងមិនមែនមកផ្ទះពាក់ម៉ាស់ទេមើលរូបរាងរបស់ឯងស្គមហើយស្លេកស្លាំងខ្លាំងណាស់ មីងមិនមែនរើសអើងឯងទេ តែមីងមិនទាន់ចង់ស្លាប់ទេបើឯងចង់ស្លាប់នាំគ្រួសារឯងទៅស្លាប់ឯណាស្លាប់ទៅមីងមីងបាញ់បែបហ្នឹងក៏ទប់មិនជាប់ដែរមីងគួរតែទទួលទានអាហារណាដែលត្រូវត្រង់សុខភាពឲ្យវាស៊ាំដូចជាវីតាមីន C និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់និងលាងដៃមុននៅពេលដែលចេញពីបន្ទប់ទឹកនិងញ៉ាំអាហារ ហើយនៅតែក្នុងផ្ទះបានហើយកុំចេញមកក្រៅ បងឯងកុំចូលទៅចិត្តម៉ាក់ទៀតគ្រាន់តែបងឯងអាត្មានិយមស្រឡាញ់ឧត្តមគតិរបស់ខ្លួនឯងភ្លេចអ្នកទេអស់ហើយគិតតែពីគ្រួសាររបស់គេគ្រួសាររបស់ខ្លួនឯងអត់គិតមើលថែខ្លះទេម៉ាក់ឈឺក៏ដោយសារតែបងឯងដែរកុំចូលទៅចិត្តម៉ាក់ទៀតហើយមើលសភាពបងឯងអត់ខុសពីអ្នកជំងឺអស់ហ្នឹងទេហើយម៉ាក់យាយឈឺក៏ដោយសារតែបងឯងដែរនិយាយរួមទៅអ្នកនៅក្នុងផ្ទះហ្នឹងជ្រួលច្បល់ក៏ដោយសារតែបងឯងតែម្នាក់ហ្នឹង ចុះឥឡូវម៉ាក់មិនអីម៉ាក់គាត់អត់អីទេខ្ញុំក៏រៀនខាងពេទ្យដែរចុះស្តាបានប្រហែលខែដែរលំមអាចមើលថែម៉ាក់បានហើយក៏គ្រាន់បានជាមួយថ្ងៃដែររៀនដល់ដុកទ័រប៉ុន្តែទៅមើលថែតអ្នកដតីមិនមើលថែគ្រួសារខ្លួនឯងខ្លះទេបើសិនជាខ្ញុំវិញណាខ្ញុំមិនទៅរៀនពេទ្យនាំទៅខ្មាស់គេអ្នកចិត្តខាងពេញហ្នឹងទេអញ្ចឹងមកសុំទៅមើលម៉ាក់បន្តិចណាអូខេអេឈប់ឈប់ឈប់ឈប់ឈប់ ខុសដំណឹងអីមើលសភាពបងឯងថាមិនត្រូវបងឯងក៏នាំជំងឺចូលក្នុងផ្ទះដែរខ្ញុំថាបងឯងទៅមួយទឹកជាមួយសាប៊ូលាងដៃលាងអីឲ្យស្អាតសិនទៅចាំមកមកមើលម៉ាក់ម្ដងទៀតមើលសភាពបងឯងអូយចាប់យល់មែនតែនហ្មងណាកុំចូលទៅចិត្តម៉ាក់ពេលបងឯងមួយទឹកមួយអីហើយបងឯងឈរឲ្យឆ្ងាយពីម៉ាក់មួយម៉ាត់កន្លះបើអញ្ចឹងឆ្លងដល់ម៉ាក់ខាននេះនិយាយម៉ែណាចាប់ទុកថាខ្ញុំសុំបងបងឯងបើបងឯងបានធ្វើអីម៉ាក់សុបាយចិត្តណា ក៏កុំទៅចម្លងជំងឺឲ្យម៉ាក់ទៅម៉ៃទៅទៅទៅទៅ យាយមិននឹកស្មានថាយាយមានចៅប្រុសខ្លាចទៅជាដុកទ័រចៅបានធ្វើឲ្យក្តីសម័យរបស់លោកតាខ្លាចជាការពិតហើយណាហើយកូនដឹងទេថាគ្រប់គ្នាពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដែលដឹងថាកូនប្រឡងជាប់ជាដុកទ័រគ្រប់គ្នាពិតជាមានមោទនភាពខ្លាំងណាស់ណាកូនមិនត្រឹមតែបំពេញក្តីសម័យរបស់លោកតាឯងកូនក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនអ្នកទៀត ដែលជួយជីវិតរបស់ប្រជាជនយើងម៉ាក់ពិតជាមានមោទនភាពណាស់ដែលមានកូនជាដុកទ័របែបនេះចង់គេថាអីក៏ថាទៅណាគេមើលមិនឃើញក៏ហីទៅ សំខាន់ណាចៅប្រុសរបស់យាយនេះអាចជួយជីវិតអ្នកជំងឺបានជាច្រើនហើយក៏ជួយឲ្យគេបានជួបជុំគ្រួសារវិញ ហើយក៏ជួយតថ្លៃជីវិតរបស់គេនេះពីយមរាជបានតែប៉ុណ្ណឹងណាយាយសប្បាយចិត្តណាស់តាហើយណាចៅ រាបសួរបងប្អូនជំរំជាតិទាំងអស់គ្នាដែលកំពុងតែមើលការ live ខ្ញុំនៅពេលនេះម៉ាក់ម៉ាក់ម៉ាក់ម៉ាក់យាយបងវិរៈ live ចាញ់ពីមន្ទីរពេទ្យហ៎វិរៈខ្ញុំវិរៈដែលជាគ្រូពេទ្យស្ម័គ្រចិត្តចាក់ចេញពីផ្ទះចាក់ចេញពីមនុស្សជាទីស្រឡាញ់ដើម្បីអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាដែលកំពុងតែមើលការ live នៅពេលនេះតើអាចទេថែរក្សាអនាម័យ ថែរក្សាខ្លួនឯងកុំនៅកន្លែងដែលប្រមូលផ្ដុំហើយស្ងប់នៅទៅក្នុងផ្ទះដើម្បីពួកយើងបានម៉ាក់កូនអរគុណម៉ាក់ដែលបីបាច់ថែរក្សាកូន ដែលបានកើតជាកូនម៉ាក់កើតជាចៅរបស់លោកទីកើតជាចៅរបស់លោកតាដែលជាទាហានជួមមកក្នុងសមរភូមិទោះបីជាកូនបានតែដល់លោកតាប៉ុន្តែកូននៅមានមោទនភាពដែលបានរួមចំណែកមួយនៅពេលដែលសង្គមត្រូវការបំផុតហើយបើសិនជាមានរឿងអ្វីកើតឡើង យាយអពើមានមោទនភាពដែលមានបងជាគ្រូពេទ្យដែលមិនរត់ចោលអ្នកជំងឺអត់ទោះសំទោសតែកូនអត់បានខ្ញុំធ្វើតាមអារម្មណ៍ខ្លួនដែរមិនធ្វើតាមកូនពិតជាមិនអាចជួបជុំគ្រួសារហើយទុកអ្នកជំងឺស្លាប់បានទេសូមអត់យកចិត្តបង ជាសង្សារជាទីស្រឡាញ់របស់បងបងពិតជាស្រឡាញ់អូនខ្លាំងណាស់ហើយបងរត់តែមិនឲ្យឲ្យក្តីស្រឡាញ់បងចំពោះអូនខ្លះជាចំណែកមួយដែលធ្វើឲ្យអ្នកជំងឺស្លាប់នោះដែរជាចុងក្រោយខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជឿជាក់មកលើពួកយើងហើយពួកយើងនឹងជឿជាក់ទៅលើអ្នកទាំងអស់គ្នា ប្រសិនបើជាមានអ្នកណា ដែលមានប្រវត្តិចិញ្ចោក្រៅប្រទេសសូមឲ្យថែរក្សាខ្លួន ដោយឡែកចំនួន14ថ្ងៃប្រសិនបើមានរោគសញ្ញាណាមួយដែលបានកើតឡើងសូមទៅតុងខាងក្រសួងសុខាភិបាលលេខការធ្វើការរបស់លោកនេះគឺជាទំនួលខុសត្រូវរបស់ប្រទេសជាតិវិរៈចៅម៉ាក់កុំយកនេះណាម៉ាក់បងបរិយាអត់អីណាម៉ាក់ណា យើងក៏តែមានមោទនភាពចំពោះបងព្រះណាម៉ាក់យើងណាគុំចាំមិនម៉ាក់បងព្រះអត់អីទោះបីជានៅចំពោះមុខកំពុងតែមានវីរុសកែកសាហាវហើយទោះបីជាយើងដឹងថាវាពុំទាន់មានថ្នាំព្យាបាលនៅឡើយក៏ដោយ ក្នុងនាមជាគ្រូពេទ្យយើងមានកាតព្វកិច្ចការពារមើលថែអ្នកជំងឺហើយយើងក៏នឹងមិនបបង់ចោលអ្នកជំងឺទោះបីជាស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយ។